Bye. can't lại zapatos Iya. មហត់មិនហត់ហើយឆ្កមមិនគោក៏ហើយខែកសំគួរឲ្យស្នេហាវាមកមក ៀបខនទេមកៀបខនទេមកកុំឲ្យម៉ែព្រួយកុំឲ្យអីព្រួយយ៉ាកុំឲ្យយាយព្រួយក្រុមស្រុកស្រាជីកលាទៅបានជីកូនអ្នកផ្សារក្រុមស្រុកស្រាជីកលាទៅមកជីកូន រេទឹកដាក់ធំរៀបចំផ្នែកក្នុងរៀបគាត់ទេមុំអមឲ្យ